អូខេសួស្តីអ្នកគ្នាសូមស្វាគមន៍មកកាន់ Channel Studio Play នៅថ្ងៃនេះផងដែរគឺខ្ញុំមកប្រាប់អ្នកទាំងគ្នា ពីកលលឹះខ្លះខ្លះក៏ដូចជារបៀបនៃការ download អ2022ដើម្បីយកទៅលេងទាំងអស់គ្នាបាទអញ្ចឹងបើសិនជាពុកម៉ែបងប្អូនចង់ download អ2022នឹងបានបងប្អូនគ្រាន់តែចូលទៅកាន់ Play Store ឬក៏ App Store ហើយធ្វើការ search ពាក្យថា OOG 2022អូខេអញ្ចឹងអ្នកនរគ្នា search ពាក្យហ្នឹងមកហើយយើងចុច search រកតែម្ដងបាទយ៉ាអូខេនេះគឺជាអ2022បាទអញ្ចឹងយើងចុចពាក្យថា install ដើម្បីទាញវាយកមកហ្នឹងហើយអ្នកនរគ្នាអញ្ចឹងយើងធ្វើការរងចាំវាដើម្បីឲ្យពេញឥឡូវខ្ញុំធ្វើការ scope video បន្តិចសិនដើម្បីវាដើរពេញ និងចំពោះបងប្អូនដែលអត់ទាន់មានអក VIP បងប្អូនអាចដល់លេងអកនឹងសិនបានហើយបើសិនមានអក VIP ទៀតកាន់តែពិសេសមែនតើអូខេបន្ទាប់ពីអ្នកទាំងគ្នា download ពេញហើយអ្នកគ្នាចុចពាក្យថា open ដើម្បីចូលលេងនៅក្នុងអកនឹងទាំងគ្នាបាទចឹងបើសិនជាអ្នកនរគ្នាចង់ដាក់ keyboard អនឹងបាន អ្នកនរគ្នាចុចពាក្យថា setting អូខេ ជួយពី setting អ្នកគ្នាចុចជ្រើសរើសយកពាក្យ keyboard បាទនេះ keyboard ហើយអ្នកគ្នាអូសមករកពាក្យថានេះ cloud caption នៃគ្នាមកបាទនេះអូខេយើងអាចរាប់បាន អ្នកគ្នាសូមបញ្ជាក់ឲ្យអ្នកគ្នាម្ដងទៀតយើងអាចរាប់មក1 2 3 4អាកឡោនទី4ហ្នឹងឯងអ្នកទាំងអស់គ្នាអញ្ចឹងអ្នកគ្នាគ្រាន់តែចុចលើ cloud caption ហ្នឹងមក អូខេពេលចុចមកដល់កន្លែងហ្នឹងអ្នកគ្នានឹងឃើញពាក្យថាអានេះ CDE អ្នកគ្នាចង់ដាក់ជាអាហ្នឹងក៏បានហើយដាក់ជា Do Re Mi Fa Sol La ក៏បានអញ្ចឹងខ្ញុំស្រឡាញ់ Do Re Mi Fa Sol La អញ្ចឹងខ្ញុំដាក់ Do Re Mi Fa Sol La អូខេអញ្ចឹងយើងគ្រាន់តែចុចលើពាក្យអឺលើប្រអប់វងមូលហ្នឹងមកបាទអូខេបាទហ្នឹងគឺយើងអាចបានដូរហើយអ្នកនរគ្នាអញ្ចឹងយើងធ្វើការថយមក អូខេនេះមិញគឺអត់ទាន់មានទេណាអ្នកគ្នា keyboard ឥឡូវយើងបានបដូរហើយហើយអូខេ Yeah ហ្នឹងគឺយើង លេងទៅវាមាន ភាពងាយស្រួលដោយសារតែយើងមានគ្រាប់ចុចយើងមានអក្សរអូខេចឹងអរគុណច្រើនចំពោះការចូលទស្សនារបស់អ្នកគ្នាហើយចាំជួបគ្នានៅវីដេអូក្រោយទៀតបាទ